Diêm, Diêm, Diêm sập, sập, sập, sập anh rồi mà Anh, anh, anh nó, nó, nó con, con tôi, nó con tôi Thảo, anh ok Anh, anh, anh, anh xin lỗi lỗi Anh, anh, anh cho mà lỗi mình ok Chứ, chứ, chứ, chứ sập ơi Anh, anh, anh, anh, anh nhưng nhưng con sẽ lạnh con tôi nhưng con sẽ lạnh con តូចកុំកុំកុំទៅណាចោលម៉ែនៅកូនតូចណាកុំតូចកុំកុំតូចកុំកុំកុំទៅនៅជាជាមួយម្ដាយម្ដាយឪពុកបង្កើតកូនកូនកូនតូចវិញអីណាកុំកុំទៅអីអត់ទេណាអត់អត់ទៅចោលម៉ែអត់អត់អត់ស្អប់អត់ស្អប់ម៉ែទេណាកូនតូចណា ម៉ែម៉ែម៉ែម៉ែម៉ែចង់ចង់ចិញ្ចឹមគុណគុណគុណតូចចង់ចិញ្ចឹមគុណតូចដូចដូចដូចពីមុនណានណានគុណតូចណាគុណគុណគុណតូចគុណគុណតូចគុំទៅគុំទៅណាចោលម៉ែណាគុណតូចណាណាគុណតូច con tội nha à, con tội nè nè nè con tội nè à. control không tao đã cho mày con ơi ôi con con ơi con ơi

ទៅនៅផ្ទះណោចាបងតែខោឲ្យតាខ្ញុំមួយបងអូអឺហ្នឹងហើយអូនបងដេកបានប៉ុន្តែបងឲ្យថ្ងៃហ្នឹងអត់ទាន់បានទេណាដោយសារតែបងត្រូវមានការទៅក្រៅជាមួយបងតូចសិនអញ្ចឹងប្រហែលជាស្អែកខាងស្អែកចាំមើលឲ្យបានទេអត់អីទេបងចាំខ្ញុំប្រាប់ប៉ាខ្ញុំចាអរគុណច្រើនអូនបាទនិយាយទៅទៅវិញហើយបើ Ô được trăm hai đấy. Ôn hiệp trăm hai ta Ô trăm ôn lao rồi ôm lẹt á Thank you. ខ្ញុំអរគុណដល់អ្នកទាំងពីរដែលបានចូលរួមសហការមកខាងប៉ូប៉ូលីសយើងខ្ញុំផ្ដល់ទៅនឹងជនរងគ្រោះមកខាងប៉ូប៉ូលីសអញ្ចឹងខ្ញុំបានតាក់ទងទៅសម្បីខ្លួនហើយដូចជាស្វាមីរបស់គាត់ដែរអញ្ចឹងបើសិនជាមានអីតាក់ទងឬក៏មានអីប្រែប្រួលខ្ញុំនឹងតាក់ទងហើយនឹងផ្ដល់ទៅនឹងទៅអ្នកទាំងពីរវិញខ្ញុំគិតថាប្រិយរបស់គាត់ប្រហែលជាសប្បាយចិត្តទេដែលបានជួបមនុស្សល្អល្អដូចអ្នកទាំងពីរដែលបានជួយសង្គ្រោះប្រពន្ធគាត់អញ្ចឹងណាអឺអត់អីទេឥឡូវខ្ញុំឯកសារខ្ញុំបានធ្វើរួចរាល់ហើយអញ្ចឹងបើសិនជាមានអីប្រែប្រួលខ្ញុំនឹងប្រាប់ទៅអ្នកទាំងពីរ ខ្ញុំនឹងប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាពអរគុណច្រើនអញ្ចឹងអរគុណលោកប៉ូលីសអរគុណខ្ញុំទៅមុនណានាងមែនទេដែលបានតាក់ទងមកខ្ញុំថាប្រពន្ធខ្ញុំរស់នៅទីនេះចាមែនហើយលោកពូជួយជូនខ្ញុំទៅជួបគាត់តិចបានទេចាបានតាលោកពូប៉ុន្តែលោកពូច្បាស់ហើយមែនទេថាពេលដែលអ្នកមីងជួបលោកពូទៅគាត់សុវត្ថិចិត្តនឹងទៅផ្ទះវិញនាងនិយាយមានន័យថាម៉េច គឺខ្ញុំចង់បានន័យថាខ្ញុំគិតថាអ្នកទាំងពីរគួរតែធៀមចិត្តសិនមុននឹងជួបគ្នាទាំងលោកពូហើយក៏អ្នកមីងក៏ដោយដោយសារតែខ្ញុំអត់ចង់ធ្វើអីប៉ះទង្គិចដល់ផ្លូវចិត្តអ្នកទាំងអស់គ្នាហើយណាមួយមើលទៅអាការៈអ្នកមីងឥឡូវហ្នឹងក៏គាត់មិនទាន់ចង់ត្រឡប់ទៅវិញដែរអញ្ចឹងខ្ញុំចង់សំណូមពរឲ្យលោកពូពេលដែលជួបអ្នកមីងលោកពូត្រជាក់ចិត្តស្ងប់អារម្មណ៍ហើយលួងលោមគាត់ទៅវិញទៅណាលោកពូបាទអញ្ចឹងខ្ញុំអាចទៅជួបកូនខ្ញុំពេលនេះបានហើយមែនទេខ្ញុំចង់ជួបគាត់ខ្ញុំនឹកគាត់ គាត់បាត់ពីចាស់ប្រហែលថ្ងៃនេះបើដឹងជាគាត់មានរឿងអីខ្លះហើយមានបញ្ហាអីហើយឥឡូវប្រពន្ធខ្ញុំគាត់សុខទុក្ខយ៉ាងម៉េចដែរចាលោកពូតាមពិតទៅអ្នកមានគាត់នៅទីនេះមានបញ្ហាអីទេគ្រាន់តែគ្រាន់តែយ៉ាងម៉េចទៅគ្រាន់តែគាត់ចាំទិញរកកូនគាត់អញ្ចឹងនាងឆាប់ជូនខ្ញុំជួបគាត់តិចមកខ្ញុំសុំបងព្រោះថាពេលនេះប្រហែលជាគាត់រងាព្រោះគាត់បាត់ពីចាស់ប្រហែលថ្ងៃនេះ ហើយមួយទៀតដោយសារតែគាត់នៅកូនចង់ជួបកូនគឺគាត់លួចរត់ចេញពីផ្ទះអញ្ចឹងនាង ជួយជូនខ្ញុំទៅបន្តិចមកណាចាំបានតាលោកពូចាំលោកពូទៅតាមខ្ញុំមកណាអត់ទេឬឬមួយកកកកគេ មកមកយកកូនតូចទៅវិញ អត់ទេគុណគុណតូចគុណតូចអត់អត់ទេគុណគុណតូចមិនមិនមិនអាចទៅណាចោចោលម៉ែទេរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ពីងជីវិតប្រកបដោយភាព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 Dentist Premium Care អ្នកឯកទេសថែរក្សាអ្នកដ៏ល្អបំផុត Milo សម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម៌ពលនិងជួយកូនកូនឲ្យសកម្ម Milo ដើម្បីធម៌ពលឆ្ពោះទៅមុខ Simon Oat រឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពលោកមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តកូនបើមិនមិនមិនមិនក៏កូនបើនាំនាំគេទៅទៅរកកូនតូច កូនតូចកូនតូចកូនតូចមិនអាចមិនអាចទៅណាចោលម៉ែបានទេមិនអាចទៅណាចោលម៉ែបានទេណាកូនតូចក្មួយអាពេលដែលប្រពន្ធពូមិននៅជាមួយក្មួយតើគាត់មានរំលំបាកអ្វីដល់ក្មួយទេហើយបើមានទុកលំបាកដល់ក្មួយ ពូនឹងអាចសងថ្លៃខូចខាតទាំងថ្លៃខាតពេលវេលាទាំងថ្លៃចំណាយផ្សេងផ្សេងក៏ដូចជាអាហារ3ពេលហើយមាន ធ្វើអីក្មួយលំបាកខ្លះ គឺមិនចាំបាច់ទេពូព្រោះថាការដែលខ្ញុំជួយគាត់នេះក៏មិនរំពឹងថានឹងបានអីតបស្នងមកវិញដែរគ្រាន់តែចង់ឲ្យគាត់ជួបជុំជាមួយគ្រួសាររបស់គាត់ហើយជាពិសេសគឺកូនរបស់គាត់អឺតើមានអីពាក់ព័ន្ធជាមួយនឹងកូនប្រុសរបស់លោកពូមែនទេរឿងនោះគឺមិនដល់ហើយអូន យើងយន្តណាយើងមិនទៅទេយើងមិនទៅទេចាប់យើងយន្តណាយើងមិនទៅទេមិនទៅទេមិនទៅទេមិនទៅណាទាំងអស់ណាមិនទៅណាទាំងអស់នៅទីនេះនៅនេះអូនយើងទៅផ្ទះយើងវិញ អូនកុំគិតពីបងអញ្ចឹងអូនធ្វើចិត្តស្ងប់យើងទៅផ្ទះយើងវិញហើយអូនកុំគិតពីកូនខ្លាំងពេកនាំមកអូនទៅជាបែបនេះ កូនយើងលែងនៅជាមួយយើងហើយកូនយើងគេទៅចោលយើងយូរហើយគេបំបាយកូនយើងយូរហើយកុំគិតពីគេជាអីទៀតអត់ទេកូនរស់ ក៏កូននៅរស់កូនកូនយើងនៅរស់ជិះមិនទៅជិះមិនទៅទេកូនយើងនៅរស់គួយទៅគួយទៅគួយទៅគួយទៅគួយទៅគួយទៅគួយទៅគួយគូគូសំយ៉ាថានំមានតែរកកូនអីហ៎នំមានតែរកកូនណានំមានតែរកកូននេះនេះមិនតែគេមួយគេទេមិនតែមួយគេទេគេគេគេគេមិនជូននេះទៅរកកូនទេណាណាអូនធ្វើមិនបានអូនទៅផ្ទះជាមួយបង បងចង់ឲ្យអូនទៅផ្ទះបងសុំបងឲ្យបងធ្វើអីក៏បានដែរឲ្យតែអូនព្រមទៅផ្ទះអូខេអូខេគេមិនជុំមិនទៅគូនទេហើយមិនទៅទេហើយមិនទៅទេហើយមិនទៅមិនទៅមិនទៅមិនទៅមិនទៅទេមិនទៅទេមីងក្មួយក្មួយជួយនិយាយជាមួយគេផងធ្វើមិនឲ្យគេបានទៅផ្ទះពូមិនអាចរស់នៅគ្មានគេបានទេ អូនបើអូនអត់ទៅវិញទេបងនៅទីនេះជាមួយអូនក៏បានដែរនៅទីនេះនៅនៅទីនេះនៅទីនេះក៏បាននៅទីនេះក៏បានឲ្យឲ្យទៅមានកូនទូចឲ្យទៅមានកូនទូចហ៎ហ៎ទៅនេះក៏បានទៅនេះក៏បាននេះក៏បានដែរអញ្ចឹងយើងទៅផ្ទះក៏បានដែរល្អអត់ទៅផ្ទះទៅផ្ទះទៅផ្ទះទៅផ្ទះទៅផ្ទះទៅផ្ទះក៏បានណាទៅផ្ទះក៏បាន tay cho mình nè Ui tay tay cho mình biết Hả? Mình mình xăm gạt tha, Mình mình mình nhắc lại tròn tròn tròn hay hãy nhớ tháng năm Hãy tháng năm á hay hãy hãy hãy hãy Cái kênh này cũng tươi nhá Kênh này tươi hay hãy hãy Mình mình áo Má này Má mau ổ tự hai này Cái cây một chi đó Á vào này này đó Má Ate Của tôi nè មកទៅខ្ញុំមិនដឹងថាមកទុកមកទៅខាងតែតោះតោះទៅទៅដែរតោះទៅទៅទៅបានទៅណាក៏ទុកទៅដែរក៏ទុកទៅដែរយកក៏ទុកទៅដែរណាណាទុកទុកទៅណាទុកទៅណាអ្នកអាខ្ញុំសុំខ្ចីកូនអ្នកទៅផ្ទះតែមួយផ្លែទេដើម្បីឲ្យប្រពន្ធខ្ញុំទៅជាមួយ អ្នកយល់ពីចិត្តខ្ញុំផងខ្ញុំត្រូវការយកគាត់ទៅព្យាបាល ទៅទេកូនតូចកូនតូចកំតើផងអ្នកអ្នកចង់មិនណាចង់បានកូនកូនខ្ញុំណាចង់បានកូនខ្ញុំណាទៅអត់ទេណាអត់ទេអត់ទេអត់កូនកូនតូចទៅណាកូនកូនតូចកំតើណាបាក់បាក់បាក់កូនកូនតូចកូនតូចទៅជាមួយពួកគេម៉ែម៉ែម៉ែនឹងខំម៉ែនឹងយំម៉ែណាកូនតូចអត់កូនកូនតូចកូនតូចណាអ៊ូទូអ៊ូទូទៅណាអ៊ូទូទៅអ៊ូទូទៅខ្ញុំទៅមកថ្ងៃទីល្ងាចខ្ញុំនឹងមករកម៉ែវិញមិនណា មួយទឹកឲ្យម៉ែកក់សក់ម៉ែដូចរដងឲ្យម៉ែណាតើតើតើមកគុំតូចគុំតូចគុំតូចខ្លាចគេយំតែគុំតូចអត់ខ្លាចម៉ែយំទេគុំតូចគុំតូចអត់អត់ខ្លាចម៉ែបាក់ចិត្តទេតើតើតើតើតើតើតើតើតើអត់តើតើអត់តើអរគុណអ្នកណា ngọt ngọt nhưng ta chun là game plan thế này Cô cô cô nội con có tội Con tội bỏ mẹ Con, con tội, con tội bỏ, bỏ, bỏ mình mà con tội chân chân, trời Bỏ anh Cho cho cho con tội chứ តូចយើងទៅណាអោឲ្យកូនតូចឲ្យកូនតូចយើងមកវិញមកការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ពីងជីវិតប្រកបដោយភាពស្វាហាប់ដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិ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 ពួកឯងពួកពួកឯងពួកឯងអាំងអាំងតែមានលុយពួកឯងពួកឯងយកយកយកកូនតូចយើងចាញ់ទៅជួយចាញ់ពីយើងយើងយើងមិនទុកចិត្តទេឲ្យកូនតូចយើងមកវិញមកឲ្យកូនតូចយើងមកវិញមកកូនតូចយើង យើងយើងយើងយើងក៏កូនស្រឡាញ់កូនតូចយើងយើងក៏ស្រឡាញ់កូនតូចដែរយើងយើងសក់ឯងយើងសក់ឯងឯងឃើញតើយើងសក់ឯងអត់ទេមិនស្អាតខ្ញុំអត់ដឹងណាទេខ្ញុំលូកឲ្យម៉ែបាត់ខឹងខ្ញុំសិនណាម៉ែខ្ញុំសុំទោសខ្ញុំសុំទោសទៅម៉ែណាកុំខឹងខ្ញុំម៉ែណាម៉ែណាម៉ែណាកូនតូចយ៉ាងកូនតូចម៉ែ នតូចកូនតូចកូនតូចមិនតន់ត្រឡប់មកវិញទេកូនតូចណាស់ណាទៅក្រែងកូនតូចប្រាប់ម៉ែថារងាញកូនតូចនឹងមកវិញប៉ុន្តែប៉ុន្តែអត់តន់ឃើញមកវិញទេកូនតូចក៏ហក់ក៏ម៉ែកូនតូចកូនតូចទុកម៉ែចោលមែនទេកូនតូចកូនតូច con con con tôi con con tôi mình cứ មានគេចង់មកចាប់មកចាប់ខ្ញុំមិនឲ្យទៅជួបជាមួយនឹងកូនតូចអត់ទេរករករកកន្លែងពួនសិន ម៉ែណាអូយម៉ែម៉ែម៉ែចង់ចូលទៅកុំម៉ែម៉ែចង់ចូលទៅវិញអូយជួយជួយជួយជួយជួយផងផងកូនកូនតូចកូនតូចកូនតូចជួយម៉ែផងមកកូនតូចកូនកូនតូចដល់ណាកូនតូចម៉ែម៉ែនៅនេះកូនតូចណា បួនណាអូយអូយកូនតូចជួយជួយដាក់ដាក់ម៉ែចូលផងមកកូនតូចអូយ ម៉ែខ្លាចម៉ែខ្លាចគេគេគេគេចាប់ម៉ែទៅម៉ែម៉ែមកពួនមកពួននៅនឹងនឹងទៅជួយជួយដាក់ម៉ែម៉ែចូលមកអឡាម៉ែចូលមកទៅមកអូយម៉ែម៉ែម៉ែអត់ហ៊ានទេអូនបើក្បួនណាអឺអឺអឺអឺ 어, 아까 뭐랑 아빠. Ôi mày Con, con Tư គេខ្លះអត់ម៉ែខ្ញុំម៉ែត្រូវគេខ្លះអត់ខ្ញុំមកមកជិះជិះអូអូយសុំតោះម៉ែខ្ញុំមកបានតោះម៉ែឲ្យជាប់មិនទេម៉ែដល់កើតអត់ម៉ែម៉ែកំពើអត់ត្រូវអីទេខ្ញុំអត់អីម៉ែមកខ្ញុំជួយតុបម៉ែឡើងឆ្កត់លេងម៉ែអូខ្ញុំចាំតែម៉ែខ្ញុំបាក់ស្បែកជើង មកបោះកំពៅរងណាខ្លានឹងអត់អីម៉ែតាទៅទៀតកូនកូនកូនពៅម៉ែម៉ែម៉ែចុកជើងចង់យើងយើងសម្រាកបន្តិចទៅហ្មងពុតពុតពុតពោនេះម៉ែម៉ែម៉ែម៉ែគប់គប់ធ្វើកូនពៅហ៎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 ម៉ែម៉ែម៉ែនេះសុំទោសម៉ែម៉ែពិតជាឈួតខ្លាំងណាស់អញ្ចឹងចាំទៅផ្ទះវិញចាំចាំចាំម៉ែលៀបឲ្យកូនបើណាណាកូនបើណានេះកូនកូនបើជួយដល់ខ្លួនទៀតណាបើបើបើកូនបើដាក់អត់រួចចាំចាំចាំម៉ែស្អាតអ៊ីវកូនបើណាអត់ទេណាម៉ែស្អាតអ្នកណាថាបើឈឺនេះបើខ្លាំងសឹងអីហ្នឹង កូនបើគួរតាអ៊ីវមកស្អាតវិញមិនត្រូវណាមកស្អាតឥឡូវនឹងបងតូចប្រហែលជាទៅដល់ផ្ទះហើយឆ្លេឆ្លាខ្លាំងណាស់មើលទៅពួកពីរអ្នកយើងអត់នៅផ្ទះអញ្ចឹងតោះម៉ែយើងប្រញាប់ទៅណាតោះតោះតោះគប់ទៅ ពៅអត់ទេណាកុកកុកកុកកូនពៅឈឺម៉ែម៉ែម៉ែម៉ែអត់ហត់ទេណាទុកទុកអុយម៉ែអ៊ីវអ៊ីវអ៊ីវអ៊ីវកូនពៅវិញណាអត់ទេណាម៉ែស្អាតម៉ែស្អាតឈឺជើងអញ្ចឹងចាំពៅអ្នកអ៊ីវណាមកម៉ែ ជួយខ្លាំងទៅអាកូនពៅកូនពៅកូនកូនតូចកូនតូចក្រែងក្រែងបែកថាទៅតែមួយផ្លែទេមិនក៏ក៏មិនតន់ឃើញត្រឡប់មកវិញទៀតឬឬមួយក៏កូនតូចគេគេភ្លេចម៉ែហើយ គុណគុណតូចគេឈប់ឈប់ស្រឡាញ់ម៉ែហើយនេះនេះគុណតូចហើយជាគេគេទៅជាមួយនឹងអ្នកមាននោះហើយគុណតូចគុណតូចគេភ្លេចរត់ទេរត់ទេអេតចាយដែលម៉ែធ្លាប់ដឹកគេដើរលេងហើយម៉ែម៉ែកុំតូចចិត្តអីណាខ្ញុំគិតថាប្រហែលជាបងតូចគាត់នៅជាប់រវល់អីមើលទៅ តែតែមកដងទោះជាកូនតូចនេះគេគេលវលប៉ុណ្ណាក៏ក៏គេមកមកមកម៉ែម៉ែវិញដែរតែពេលនេះពេលនេះតែជាកូនតូចកូនតូចគេគេភ្លេចម៉ែហើយកូនបើបើកូនតូចគេទៅទៅចោលម៉ែម៉ែខ្លាច ម៉ែខ្លាចអត់មានអ្នកណានៅជាមួយនឹងម៉ែអត់ទេកុំគិតចឹងឯណាម៉ែស្អាតឥឡូវចាចាំតាក់តងទៅគាត់ឲ្យណាម៉ែណា កូនបើនេះនេះតាក់ទៅតាក់តងទៅកូនកូនតូចអត់អត់បានទេឬក៏កូនតូចកូនកូនតូចត្រូវគេចាប់ឬឬមួយក៏អ្នកមាននោះគេចាប់កូនតូចណាកូនបើជើងជើងទៅរកកូនតូចទៅណាម៉ែម៉ែសំបណាម៉ែសំបម៉ែស្អាតម៉ែស្អាតស្ងប់អារម្មណ៍សិនណាឥឡូវយើងព្យាយាមតាក់តងគាត់ថ្ងៃហ្នឹងសិនទៅ បើសិនជាអត់បានទេថ្ងៃស្អែកចាំយើងទៅហៅគាត់ទាំងពីរនាក់ហ្នឹងណាអត់ទេណាអត់ទេណាម៉ែម៉ែម៉ែម៉ែចង់ទៅរកកន្ទុយឥឡូវនេះតោះយើងទៅរកកន្ទុយឥឡូវនេះទៅណាទៅអត់កើតទេម៉ែឥឡូវជើងម៉ែក៏ឈឺហើយខ្ញុំនេះក៏ចុករោយពេញខ្លួនទៀតអញ្ចឹងទៅណាម៉ែបើសិនជាថ្ងៃនឹងតាក់តងអត់បានថ្ងៃស្អែកយើងចេញទៅរកទាំងពីរនាក់ណាម៉ែណាណា បើបើរកកូនតូចឃើញកូនតូចកូនតូចគេថា គេគេឈប់ស្រឡាញ់ម៉ែហើយម៉ែម៉ែធ្វើមិនទៅអាកំបើម៉ែម៉ែម៉ែម៉ែធ្វើមិនទៅពីម៉ែអញ្ចឹងបានទេម៉ែគិតច្រើនទេណាម៉ែណា ឥឡូវខ្ញុំគាត់ថាចេះមិនលៀបឲ្យខ្ញុំទៀតទេចាំខ្ញុំលៀបឲ្យម៉ែវិញណាមើលដៃម៉ែឡើងត្រូវលបក់ហើយនេះម៉ែម៉ែនៅចាំកូនតូចកូនកូនតូចកូនតូចប្រាប់ម៉ែថាឲ្យឲ្យម៉ែចាំអញ្ចឹងម៉ែម៉ែត្រូវតែចាំកូនតូច Mm-hmm. កូនតូចកូនតូចមកម៉ែវិញមកណាកូនតូចណាកូនតូចកូនកូនតូចកូនកូនតូចមករកមករកម៉ែវិញមកណាកូនតូចណា trong chồng con tôi con, tôi ọt ọt mau mau vinh men nè con con tôi ọt ọt mau mau vinh men មិនក៏ក៏យូរម៉ែម៉ែម៉ែម៉ែនៅចាំខាងក្រៅណាមិនមិនក៏យូរម៉ែកូនតូចកូនកូនតូចមកមកមកវិញមកណាមកមកវិញមកម៉ែម៉ែនៅនៅនៅចាំនៅខាងក្រៅ ស្មានហ្នឹងហើយប្រហែលជាបងទួយអត់ត្រឡប់មកវិញទៀតទេនេះបានម៉ែកូនក្រៅអ្នកឯងត្រូវខ្យល់ចឹងចាំស្អែកចាំយើងទៅហៅគាត់ណាម៉ែម៉ែឈឺភ្នែកទៀតទេមែនអត់ស្បងភ្នែកទៀតទេអូអត់ទេម៉ែម៉ែម៉ែនៅចាំកូនតូចនៅនៅនៅទីនេះបើបើកូនតូចកូនតូចមកអត់អត់មានឃើញឃើញអ្នកណា ក៏អត់មានអ្នកណាគេគេបើកទ្វារឲ្យទេចឹងម៉ែម៉ែនៅចាំទីនេះស្អែកនេះពួកទោះបីជាម៉ែឈឺក៏ក៏ម៉ែទៅរកកងតូចដែរម៉ែម៉ែនៅចាំកងតូចម៉ែម៉ែម៉ែម៉ែចាំកូនតូចនៅនៅទីនេះតូចតូចជាស្អែកនេះ ម៉ែម៉ែឈឺកូនប្រម៉ែទៅអូអូកូនតូចដែរកូនតូចកូនតូចមកមកវិញមកណាកូនតូចមកវិញមកម៉ែម៉ែនៅចាំកូនតូចកូនតូចម៉ែម៉ែយូម៉ែមកមកវិញមកណា សុំបងម្នាក់ទៀតណាកុំតន់តណាអីព្រោះពេលនេះប្រពន្ធខ្ញុំកំពុងតែនឹកកូនគេខ្លាំងណាស់គេកំពុងតែចាប់ទុកថាក្មួយជាកូនបង្ការរបស់គេធ្វើធ្វើមិនទៅនេះនេះកូនតូចបាត់បាត់ពីផ្ទះមែនណាយើងយើងធ្វើមិនទៅតោះមកស្អាតយើងទៅហៅបងតូចទាំងពីរនាក់ណាការនេះមិនមែនជាផ្ទះរបស់ខ្ញុំទេទោះបីជាធំយ៉ាងណាក៏មិនស្មើផ្ទះទូចដែលខ្ញុំនៅជាមួយបើហើយនៅម៉ែនេះអត់ទេអត់ទេអត់ទេអត់ទេអត់ទេអត់ទេ ដូចជាបើតាមចាំនៅម្ដុំម្ដុំហ្នឹងឯងប្រសាតាមម្ដុំហ្នឹងសបោផ្ទះអ្នកមានណាម៉ែអូនអូនលោកកន្តោចម៉ែម៉ែ ចិត្តនៅស្ដាយមានអារម្មណ៍កាន់តែឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់ស៊ូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អ មុំភ្លេចទូចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជួ